កើតទុកភ័យច្រើន គឺផ្លូវចិត្តហ្នឹងផ្លូវចិត្តជួបរបស់កប់ចិត្តមិនកប់ចិត្តឬក៏ប្រត់ប្រះរបស់ជាទីស្រឡាញ់ជាទីពេញចិត្ត ជាសាធារណៈទុកទុកនេះជាសាធារណៈទុកចឹងអ្វីដែលព្រះធម៌អាចជួយព្យាបាលជួយបបោះអង្អែល គឺសំខាន់គឺផ្លូវចិត្តហើយកាលណាផ្លូវចិត្តនឹងបាន សុខភាពល្អក៏អាចជួយទៅដល់ផ្លូវកាយអាចជួយទៅដល់ផ្លូវកាយដែរពីព្រោះរោគផ្លូវកាយរបស់យើងនឹងមានច្រើនណាស់តែសរុបមកសមុដ្ឋាន របស់វាមាន4មាន4មានចិត្តសមុដ្ឋានាអាពាធាអាពាធកើតពីចិត្តជាសមុដ្ឋានហ្នឹងក៏មានដែរ នឹងអ្នកខ្លះសុខភាពល្អដល់កើតទុកផ្លូវចិត្តខ្លាំងពេកឈឺចឹងទេអាចមានទេកើតទុកផ្លូវចិត្តគេក្បត់ចិត្តអីចឹងណាហ្នឹងដេកមិនលក់ណាបក់មិនលហើយរហូតមិនមែនត្រឹមតែឈឺទេរហូតដល់សម្លាប់ ខ្លួន ទៅទៀតមានទេអាចមានចឹងណាអាចមានទេដែលលឺទេបើយើង ធ្លាប់ទេ អត់ទេបើធ្លាប់មិនបានមកស្ដាប់ទៀតទេហ្នឹងធ្លាប់លោតស្លាប់ខ្លួនបាទហ្នឹងហើយអឹមខ្លះក៏ទៅជាខ្យល់ទៅជាមិនស្រួលខ្លួនអញ្ចឹងទៅដោយសារសម្រាប់មិនបានសម្រានមិនលក់ព្រោះតែ បញ្ហាផ្លូវចិត្តប៉ិនថ្មមកសឹងមិនសូវលក់នេះមិនមែនផ្លូវចិត្តទេ ផ្លែកពេលវេលាតែប៉ុន្តែយប់មិញនេះដូចជា ក្រនបើសរុបបូកផ្សំបូកផ្សំយប់មិញនេះបាន7ម៉ោង ណាម្សិលមិញទ្រាំអត់សឹងមិនសឹងលក់យប់មិញអឺហើយរោគខ្លះទៀតកើតពីអាហារហៅថាអាហារៈសមុដ្ឋានាអាពាធារោគកើតពីអាហារអាហារដែលខ្វះជីវជាតិឬក៏វាខ្លាញ់ច្រើនអីចឹងអាចទៅជា cholesterol ខ្លាញ់ច្រើនលើសឈាមអីចឹងទៅណា អាចចឹងទេដឹងខ្លះទេហ្នឹងហើយហ្នឹងគឺ ជារោគដែលកើតអំពីអាហារណានឹងហើយរោគខ្លះទៀតគឺកើតពីឧតុណាជាសមុដ្ឋានអាកាសធាតុប្រែប្រួលអឺប្រសាយ មានទេអាចមានទេហ្នឹងហើយរោគឆ្លងអីផ្សេងផ្សេងហ្នឹងក៏ចាត់ចូលក្នុងឧតុសមុដ្ឋានអាពាធាហ្នឹង ហើយរោគមួយទៀតដែលលំបាកព្យាបាលនោះ គឺកម្មសមុដ្ឋានាអាពេធារោគកើតអំពីកម្មជាសមុទ្រសមុដ្ឋាននឹងពេទ្យព្យាបាលជាទេប៉ុន្តែមានដឹកគុណមួយអង្គលោកទេសថាកលែងគរិមនន្តសោតនឹងរាប់រោគស្រែងរោគស្អីរោគស្អីរហូតហ្នឹង លោកថាងពពុទ្ធសំដីអត់អស់នៅខ្វះរោគអេតមួយទៀតអឺអ្វីដែលព្រះអង្គរៀបរាប់មកនឹងជារោគដែលមានសម័យនោះអញ្ចឹងណាជារោគដែលមានសម័យនោះប៉ុន្តែមិនមែនបានន័យថារោគអេតរោគស្អីដែលថ្មីថ្មីនេះព្រះអង្គមិនដឹងមិនមែនបានន័យអញ្ចឹងទេប៉ុន្តែបើព្រះអង្គសម្ដែងរោគអេតឲ្យសម័យនោះស្ដាប់គេយល់ទេគេយល់ទេ ណាបើរោគហ្នឹងវាអត់តែមានផងសំដែងឲ្យមនុស្សសម័យនោះស្ដាប់យល់ទេអត់យល់ទេផ្ដាសាយបាក់សីឲ្យមនុស្សសម័យនោះយល់ទេមិនយល់ទេអញ្ចឹងឯបានព្រះអង្គសំដែងអា4ចុងក្រោយនេះមានរោគជាច្រើនដែលរាប់មិនអស់នឹងជួនកាលកើតពីអូតូកើតពីកម្មកើតពីចិត្តកើតពីអាហាឃើញទេវានៅ ក្នុងអា4ហ្នឹងទោះបីកើតពីស្អីទៀតក៏នៅក្នុង4ហ្នឹងឯង នេះមិនមែនសំដែង ទៅវាចាល់រឿងទេប៉ុន្តែយើងគេវិភាគមិនដល់យកថាព្រះអង្គមិនដឹងកន្លែង4ហ្នឹងវាជាសមុទ្ឋាននៃរោគទាំងអស់សពថ្ងៃហ្នឹងកើតពីស្អីពីស្អីគឺគឺគឺមានសមុទ្ឋាន4ហ្នឹងនៅក្នុងហ្នឹងទាំងអស់ហើយនឹងអញ្ចឹងឥឡូវអាត្មាមិនមែនពេទ្យសម្រាប់ព្យាបាលរាងកាយទេប៉ុន្តែក្រន្តតែនាំព្រះធម៌ព្រះសម្មាសម្ពុទ្ធដែលដូចជាឱសថ ធម្មោអោសថោព្យាបាលអ្វីព្យាបាលផ្លូវចិត្តរោគខ្លះឈឺនៅរាងកាយប៉ុន្តែបើមិនបានព្យាបាលផ្លូវចិត្តទេរោគហ្នឹងកាន់តែឆាប់ទីហោដូចជាអ្នកខ្លះកើតជំងឺដែលលំបាកដូចជារោគអេដអីចឹងអាហ្នឹងជំងឺផ្លូវកាយប៉ុន្តែដល់មនុស្សនឹងកើតការតូចចិត្តអន់ចិត្តកាន់តែខ្លាំងឆាប់ស្លាប់ឬក៏ឆាប់រស់ហ៎ឆាប់ស្លាប់ទេ ហ្នឹងហ្នឹងផ្លូវចិត្តហ្នឹងសំខាន់ណាហ្នឹងសំខាន់ណាហ្នឹងសំខាន់ពិតជាសំខាន់បាទឥឡូវអាត្មាមិននិយាយអីឲ្យវែងឆ្ងាយទេអំពីញាតិញោមនិយាយពីបំណងញាតិញោមមកទីវត្តអារាម ចង់បានសេចក្តីសុខណាដុតធូបខាងមុខព្រះសម្មាសម្ពុទ្ធនឹងដែលដែលមាន ផ្្លាត់ម្ដងទេ ថាងខ្ញុំដូចជាជាយូរហើយសូមឲ្យឈឺម្ដងមកអត់ទេ ណាដែលទេហ្នឹងហើយខ្ញុំដូចជាគេស្រឡាញ់ច្រើនពេកហើយសូមឲ្យគេស្អប់ ខ្លះមកដែលចឹងហ៎អត់ទេប៉ុន្តែអ្វីអ្វីមិនដូចយើងចង់ទេវាមានហេតុរបស់វាធัวទាំងឡាយកើតពី បច្ចចាយជាងកាយយើងធ្វើល្អសោះក៏ត្រូវគេស្អប់ដែរមិនមែនទល់តែធ្វើអាក្រក់បានគេស្អប់ទេណាជាងកាធ្វើល្អក៏គេស្អប់ដែរអាចអញ្ចឹងទេ មានអ្នកណាល្អ ជាងព្រះសម្មាសម្ពុទ្ធទេសាវកទាំងអអត់មានអ្នកណាល្អជាងព្រះសម្មាសម្ពុទ្ធទេទាំងផ្នែកធัวទាំងផ្នែកការចេះដឹងទាំងផ្នែកចរិយាមារយាទគឺសាវកទាំងអស់គ្មាន អ្នកណាល្អដូចជាព្រះសម្មាសម្ពុទ្ធទេល្អទាំងអស់សំបីតែកាយប្រយោគវិច័យប្រយោគធ្លាប់ពីមុនមកយ៉ាងណាគឺថាផ្ដាច់អស់ នៅពេលដែលព្រះអង្គត្រាស់ដឹងបើសាវកដូចជាសរិបុត្រមុគលានអីហ្នឹងល្អហើយផ្លូវចិត្តរបស់លោក វាចាអីហ្នឹងប៉ុន្តែ នៅមាន ពាក្យសម្ដីខ្លះនៅមាន កាយវិការខ្លះអត់សមហតកាយប្រយោគធ្លាប់ដូចញាតិញោមហ្នឹងមកស្កាន់សិលឯងមិនចង់និយាយពាក្យផ្ដេសផ្ដាសប៉ុន្តែភ្លេចភ្លេចខ្លួនគេចាក់កលេចមកក៏ដុំឆែបអីណានៃហ្នឹងវាធ្លាប់ តែពុទ្ធអត់មានអញ្ចឹងទេ ប៉ុន្តែល្អដល់ម្លឹងនៅ មានអ្នកស្អប់ទេព្រះសម្មាសម្ពុទ្ធមានអ្នកស្អប់ទេមានអញ្ចឹងការធ្វើល្អរបស់យើង ដើម្បីអ្វីដើម្បីគេស្រឡាញ់ឬក៏ដើម្បីល្អខ្លួនយើងហ្នឹងហើយនឹងទៅយើងអត់អស់សង្ឃឹមក្នុងការធ្វើល្អ មនុស្សដែលច្រើនធ្វើល្អហើយទាល់តែគេមិនសរសើរគេមិនលើកតម្កើងអស់អស់អារម្មណ៍អស់សង្ឃឹមរំលើកគុណលឹងថាអញខំចង់ងាប់ណាអញខំចង់ងាប់ មានណាមើលឃើញនេះមិនមែនធ្វើដើម្បីល្អខ្លួនឯងទេ ធ្វើឲ្យគេមើលឃើញសេចក្តីល្អបែបនេះ ងាយនឹងស្លាប់ទៅវិញណាញ៉ឹងនោះណា សេចក្តីល្អបែបនេះងាយនឹងស្លាប់ទៅវិញពីព្រោះមិនត្រូវបានគេសរសើរនឹងចឹងតែបើយើងយល់អំពីសេចក្តីល្អពិតប្រាកដរឿងពាក្យអ្នកដតីឡើងទៅជារឿងសំខាន់ហើយសំខាន់គឺយើងឃើញតែផ្លូវដែលយើងដើរនឹងត្រូវឬអត់ក៏មិនត្រូវឧទាហរណ៍ចា៎ឧទាហរណ៍ថាអឺពីមុនមកយើងវង្វេងក្នុងព្រៃ ហើយស្រាប់តែមានសប្បុរសម្នាក់ហ្នឹងប្រាប់ផ្លូវយើងទៅតូចមួយដើរទៅអត់មុតបលាអត់អីយើងក៏ឃើញថាអូផ្លូវហ្នឹងដើរទៅស្រួលមែនតែត្រូវអ្នកដតីគេស្រែកទៅគាត់នេះកំសាអត់ហ៊ានដើរជន់បលាដូចមុនទៀតកំសាអត់ហ៊ានដើរជន់លិមួកទៀតព្រោះតែពាក្យអ្នកដតីហ្នឹងយើងឈប់ដើរផ្លូវហ្នឹងឬក៏យើងនៅដើរផ្លូវហ្នឹងនៅដើរ នៅដែរមកពីអីមកពីដើរទៅវាបានស្រួលជើងមែនអាផ្លូវដតីនឹងដើរទៅវាមុតមែននេះអាមែនខ្លួនឯងនេះឃើញពាក្យអ្នកដតីឡើងសំខាន់ណាហ្នឹងហើយពាក្យអ្នកដតីឡើងសំខាន់ណាអញ្ចឹងបានជាព្រះអង្គថាធัวនឹងទល់តែខ្លួនឯងមកពិសោធន៍ហើយទទួលបាននៅសេចក្តីសុខយ៉ាងណាពាក្យអ្នកដតីឡើងសំខាន់ណាស់ ណាដំបងឡើយនៅភ្ញាក់ផ្អើលដោយសារពាក្យនៅទតិមានន័យថាយើងអត់តាន់ឃើញ ផ្លូវនឹងល្អមែនឬក៏អត់ទេទោះបីជាយើងដើរក៏ដោយដើរទាំងបិទភ្នែកក៏មិនដឹងប៉ុន្តែដល់តែពេលយើងដើរទៅវាបានសុខវាបានស្រួលមែនវាឈប់មុតបន្លាមែនវាឈប់ជន់លាមកមែនទោះបីអ្នកដតីថាយើងកំសាកយើងនឹងមិនក្លាហាន ក្រណបលាប៉ុណ្ណឹងមិនហ៊ានជន់ដែរសុខចិត្តទៅដើរផ្លូវទូចមួយ គេគ្រប់គ្នាគេដើរជន់បន្លាគ្រប់តែគ្នាហើយឯងទៅដើរផ្លូវកំសាអីកំសាឈប់ខ្វល់មែនទេឈប់ខ្វល់ដូចជានៅក្នុង សង្គមអញ្ចឹងឧទាហរណ៍ថាយើងឈប់ផឹកសារ៉ាមួយចាស់នេះចាស់ចាស់វាមិនពាក់ព័ន្ធរឿងនេះមិនខ្មែរគ្រាន់តែលើកឧទាហរណ៍នៅស្រុកនេះហើយស្រុកខ្មែរខ្មែរឃើញ ខុសគ្នាឃើញ តាមផ្លូវគេដាក់តែផ្លូវអីផ្លូវអីផ្លូវអី នៅស្រុកខ្មែរយើងរាល់ថ្ងៃនៅភ្នំពេញរោផ្លាកផ្លូវសឹងមិនឃើញទេឃើញតែផ្លាកស្រាទេអញ្ចឹងបើមនុស្សអត់ចេះផឹកស្រាគេមិនសរសើរថាល្អរៀបការបើមិនដាក់ស្រាមិនល្អប៉ុន្តែយូរយូរមួយថ្ងៃមុនមានមិត្តភ័ក្តិដែលធ្លាប់បួសជាមួយគ្នារៀបការគឺដាច់ខាតដាក់កងត្រាជាមួយម៉ែក្មេកថាមិនយកស្រាជាដាច់ខាតហើយបើថានៅតែយកស្រាផ្ដាច់កូនកុំវិញក៏ផ្ដាច់ទៅក្រាន់បើ នឹងដល់តែច្បាស់លាស់អញ្ចឹងមានអីគេសរសើរវិញប៉ុន្តែសម្រាប់សង្គមទូទៅគេអត់សរសើរភ្ញៀវខ្លះគេអត់សរសើរការបណ្ណានៃរសាផឹកគ្មានឃើញទេគេគិតថាយើងកំណាញ់គេគិតថាយើងនឹងចិត្តមិនទូលាយអានឹងវាជារឿងរបស់អ្នកដតីគិតប៉ុន្តែអ្វីដែលយើង គិតថាវាត្រូវហើយនោះតើយើងគួរដើរឬក៏គួរគិតរឿងពាក្យគេណា នឹងអញ្ចឹងពីព្រោះនេះវាគ្រាន់តែប៉ះពាល់អារម្មណ៍តិចតួចវាអត់បានទៅបៀតបៀនសេចក្តី សុខរបស់គេទេតែបើអំពើនោះវាបៀតបៀនសេចក្តីទុក្ខរបស់គេសេចក្តីសុខរបស់គេបំបត្តិសេចក្តីសុខរបស់គេអានឹងយើងគួរពិចារណាថាតើសេចក្តីសុខរបស់យើងនោះវាប៉ះពាល់ដល់សុភមង្គលរបស់អ្នកដទៃដែរឬអត់ប៉ុន្តែគ្រាន់តែคลายខ្លួនមកជាមនុស្សល្អនេះវាអត់មានបានប៉ះពាល់ដល់នរណាវាគ្រាន់តែប៉ះពាល់អារម្មណ៍ដូចតែគេធ្លាប់អញ្ចឹងយើងមិនអញ្ចឹងអានឹងគេអត់ពេញចិត្តតែប៉ុណ្្នឹងឯង នឹងចឹងអញ្ចឹងធัวនេះព្រះសម្មាសម្ពុទ្ធមិនបង្ខំឲ្យយើងជឿទេប៉ុន្តែ ជាការចាប់ផ្ដើមដោយការស្ដាប់ការពិចារណានិងយកមកពិសោធន៍នៅក្នុងជីវិតរបស់យើងហើយធ្វើឲ្យរឿយរឿយឲ្យរឿយរឿយនៅក្នុងជីជីវិត ដូចជានៅ ក្នុង ប្រកម្មដ្ឋានទាំងឡាយញាតិញោមធ្លាប់ទេនៅពេលដែលអឺ យើងប៉ះសัตว์អីយើងតែងនិយាយថាសពេសតាវេរិហនតុធ្លាប់ចឹងណានឹងកុំឲ្យមានពីកុំឲ្យមានអីនឹងអាហ្នឹងក៏ជាទម្លាប់មួយប៉ុន្តែនៅ ក្នុងការបរិកម្មនេះ មេត្តានុសតិវាមិនគ្រប់គ្រាន់ឡើយ ដោយគ្រាន់តែការពិចារណា មេត្តានុសតិប៉ុន្តែមិនមែនអត់ប្រយោជន៍ទេ ជាជាងការដែលយើងអង្គុយគិតគំនុំគុំគួនព្យាបាទនឹកតូចចិត្តនឹងអ្នកដតីយកមេត្តានុសតិនឹងយកមកបរិកម្មជាការសម្អាតចិត្តខណៈនឹងប៉ុន្តែមេត្តាដែលព្រះអង្គសម្ដែងនោះយ៉ាងម៉េចព្រះអង្គថាវាលែងតែពេលដេកលក់តាមពិតមេត្តាដែលត្រូវចម្រើនវាលែងតែពេលដេកលក់អញ្ចឹងពេលណាខ្លះដែលត្រូវចម្រើនវាញាតិញោម ហ្នឹងហើយពេលនិយាយគ្នា ពេលជួបគ្នាចំណណាខ្លះដែលយើងត្រូវចម្រើនមេត្តាថាអត់មានលើកលែងផងជនជាមិត្តជនជាសត្រូវជននៅឆ្ងាយនៅចិត្តនៅលើ នៅក្រោមទឹះតឹងទឹះខាង សត្វតូចសត្វធំសត្វល្មូន សត្វមានស្លាប់សត្វអត់ស្លាប់សត្វមើលឃើញសត្វមើលអត់ឃើញទាំងអស់ ហ្នឹងហើយអញ្ចឹងនិយាយពីសេចក្តីស្រឡាញ់មេត្តានឹងនិយាយពីសេចក្តីស្រឡាញ់កាណារើសមិនមែនជាមេត្តាទេតាមពិតមនុស្សយើងសិតតែមានមេត្តាញាតិញោមគ្រាន់តែតើមេត្តានឹងបាញ់ចំពោះនរណាប៉ុន្តែអ្វីដែលជាមេត្តាត្រូវចម្រើនតើមេត្តាដោយចំពោះនិងមេត្តាត្រូវចម្រើននឹងយ៉ាងម៉េច ឪពុកម្ដាយជាធម្មជាតិតែងតែមានមេត្តា ចំពោះកូនមែនទេមិនបាច់ចម្រើនទេអានឹងវាមានវាអូតូបណ្ដោយគឺថាវាមានអញ្ចឹងអឺសត្វដេរិឆានក៏វាមានមេត្តាចំពោះកូនវាដែរសត្វខ្លាដែលខំសត្វដតីជាចំណីហ្នឹងក៏គង់មាន មេត្តាចំពោះកូនមេត្តាជាធម្មជាតិអញ្ចឹងវាមិនបាច់ប្រឹងចម្រើនទេណា ពីព្រោះវាមាន ជាធម្មជាតិប៉ុន្តែមេត្តាដែលត្រូវចម្រើនហ្នឹងគឺមេត្តាដែលវាមិនធ្លាប់កើតនឹងទៅទៅជាមេរៀនដែលយើងត្រូវវឹកហាត់មិនធ្លាប់កើតចំពោះនរណាជាធម្មតាយើងមិនងាយឡើយ ការចម្រើន មេត្តាចំពោះបុគ្គលដែលយើងស្អប់មែនទេមែនទេធ្លាប់ស្អប់ទេហ្នឹងហើយដែលជាកន្លែងមេរៀនត្រូវចម្រើន ចម្រើនរហូតដល់ឈប់ស្អប់គាត់នោះណា នឹងទៅឈ្មោះថាជាមេត្តាដែលត្រូវចំចម្រើនបើថាពុំអង្គុយចម្រើនមេត្តាមេត្តាឃើញមុខតានឹងអាចស្អប់អាចអង្គុយនឹងកើតនេះមិនមែនជាការចម្រើនមេត្តាទេអញ្ចឹងបានជាមេត្តានឹងចុងបញ្ចប់ព្រះអង្គឲ្យឈ្មោះថាអបមញ្ញាអបមញ្ញាអបមញ្ញាមានន័យថាប្រមាណមិនបានមិនមានទីកំណត់វាអត់មានអីទៅអត់មាន ថាបុគ្គលណាមួយមកស្ទះឲ្យយើងស្អប់ទេនឹងបានទៅ ជាមេត្តា ដែលចម្រើនហើយ ចឹងណាចឹងអាត្មាចង់និយាយពាក្យថាពាក្យថា ចម្រើនធัวចម្រើនធัวមានន័យថាធ្វើវាឲ្យច្រើន ដូចជាមេត្តាធម្មតាវាអត់មានទូទៅទេយូរទៅវាទលំទលាយទៅ ទលំទលាយទៅ ទលំទលាយទៅមិនដើរយូរទៅជាទៅជាទៅជាទៅទេយូរទៅទលាយទៅទលាយទៅ មានន័យថាទុកមនុស្សទាំងឡាយសត្វទាំងឡាយនឹងថាជាមនុស្សដែលគួររាប់អានទាំងអស់នឹងចឹងយល់ទេយល់ពាក្យមេត្តា ដែលត្រូវចម្រើន ជាការពិតដែរមានពេលវេលាដែលយើងត្រូវវឹកហាត់ប៉ុន្តែ ព្រះសម្មាសម្ពុទ្ធសម្ដែង នៅក្នុងករណីយមេត្តសោតថាមេត្តានឹងគឺគ្រប់ពេលនិយាយគ្នាចរចាគ្នា គិតពីនរនេះនរនោះគឺសិតតែពេលវេលាដែលត្រូវមានមេត្តាមេត្តា តាមពិតយើងនិយាយថាចម្រើន មេត្តាចំពោះគេ តែ អ្នកដែលទទួលនៅអានិសង្សរបស់មេត្តា គឺខ្លួនយើងទេមិនមែនអ្នកដទៃទេ យើងជួនកាលចេះតែធ្វើសេចក្តីល្អមិនបាន ពីព្រោះថាវាអាក្រក់ម្លឹងម្លឹងធ្វើឲ្យខ្ញុំមានមេត្តាមិនកើតតាមពិតការចម្រើនមេត្តាជាការស្រោចទឹកដល់ផ្លូវចិត្តរបស់យើងណាហើយការចម្រើន មេត្តានោះទៀតសោតមិនមែនជាការតឹងទ្រូងមិនមែនជាការតឹងចិត្តមិនមែនជាការ គ្រាន់តែគោរពតាមពាក្យរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គថានណាក៏រាប់អានទៅទាំងដែលដែលចិត្តហ្នឹងវាកំពុងតែជាងៀតជាងអល់ណាមិនមែនចឹងទេហ្នឹងហើយមិនដូចថាយើងរបៀបអឺវាតឹងពោះតឹងពោះឬក៏យើងឈឺបត់ជើងអីចឹងទៅដូចគេថាអូកុំបញ្ចេញវាហើយក៏យើងទប់ទៅទប់ចឹងមិនស្រួលវានៅតែណែនវានៅតែតឹងវានៅតែរន់ហ្នឹងមែនអត់ហ្នឹងហើយ របៀបថាកុំប្រជែងវាផ្ដេសផ្ដាសវាគ្រាន់តែឲ្យយើងទៅប្រជែងក្នុងប្រគុណតែប៉ុណ្្នឹងដែរអាពេលវាលពេលកាលទៅវាអត់ល្អមិនអញ្ចឹងហ្នឹងហើយយ៉ាងណាមិញសេចក្តីក្រោតអកុសលចិត្តនៅ ក្នុងចិត្តហ្នឹងវាត្រូវការពេលវេលាដើម្បីបន្ធូរវាដល់បន្ធូរវាចេញឲ្យអស់ពីចិត្តអញ្ចឹងទៅអ្នកដែលទទួលសេចក្តីសុខគឺយើងជាម្ចាស់ចិត្តនេះហ្នឹងហើយវាមិនស្អុយសម្រាប់អ្នកដតីផងហើយវាមិនតឹងមិនចង្អៀតចង្អល់សម្រាប់ខ្លួនយើងទៀត នឹងចឹងដូច្នេះញាតិញោមពុទ្ធបរិស័ទបើអ្នកដតីណា យើង មិនមេត្តាបាន សូមមេត្តាចំពោះខ្លួន ខ្លួនឯងមិនបានត្រូវខ្លួនឯងដេកមិនលក់មិនបានត្រូវខ្លួនឯងកើតទុកដោយសារអ្នកណានឹងចឹងអញ្ចឹងការចម្រើនធម៌នេះទោះបីព្រះអង្គឲ្យមានមេត្តា ចំពោះអ្នកដតីប៉ុន្តែតាមពិត គឺសេចក្តីសុខរបស់យើងតែប៉ុណ្ណោះ ហើយរឿងនេះគឺជារឿងមាន គ្រប់គ្នាមិនមែនថាអាត្មានឹងវាជារោគចិត្តអស់ទេប៉ុន្តែមានបទពិសោធន៍ក្នុងក្នុងធម៌នឹងចឹងមែននៅ ពេលដែលមានអារម្មណ៍គិតតែខឹងអ្នកដតីសពទេក្នុងចិត្តនឹងសពទេអត់សពទេដោយអាត្មាធ្លាប់បទពិសោធន៍ខ្លួនឯងមានញាតិញោមដែលកាលនោះអាត្មាទៅតែបរៀនធម៌បានបែជា6 7ខែ ហើយមានសាមណេរមួយអង្គហ្នឹងលោកធ្វើអំពើមិនសមរម្យចឹងមកស្ដីថាទៅវាប៉ះពាល់រឿងក្មួយរបស់គាត់តែចឹងទៅថ្ងៃត្រង់ពេលឆានហើយគាត់ដើរយ៉ាងបញ្ញាប់ពីទឹះខាងជើងមកសាមណេរសួរថាញោមទៅណារះទៅស្ដីឲ្យលោកគ្រូបន្តិចអេអាត្មាតាំងចិត្តពូបរៀនគេឲ្យវាអត់ធន់នោះដល់ណាស្ដីអីក៏ទទួលដែរ នឹងនឹងតាំងពីជាង10ឆ្នាំមុនមកដល់គាត់អង្គុយណែនាំប៉ិចប៉ិចប៉ិចប៉ិចប៉ិចប៉ិចស្មានអង្គុយញឹមអញ្ចឹងគិតតែខ្លួនឯងអត់អីណាគាត់និយាយឲ្យក៏គាត់ទៅវិញទៅអាគិតថានឹងវាជារឿងធម្មតាអកុសលវិបាកអីអញ្ចឹងបានមកផ្លេតអញ្ចឹងដែរអត់តន់បាក់ចិត្តទេដល់ពេលយប់ដេកគិតងាប់ឯងបរៀនធัวគេយល់ដូចគ្មានចេះអីចេះមកស្ដីឲ្យគ្រូវិញ កើតការអន់ចិត្តអន់ចិត្តដូចអត់លក់នៅណាអ្នកពិបាកហ្នឹងហើយពិបាកចិត្តបាក់ចិត្តថ្ងៃហ្នឹងមិនលក់ស្អែអត់លក់ទៀតអត់ស្រួលខ្លួនមែនតែនអត់ស្រួលខ្លួនមែនតែនរហូតដល់ពេទ្យមកមើលថាខ្សោយបតោកសរោមអឹមធ្វើម៉េចក៏មិនអាចបំភ្លេចបានបាន នឹកឃើញទៅដល់ពាក្យដែលយើងធ្លាប់សម្ដែងយកធัวព្រះសម្មាសម្ពុទ្ធទៅសម្ដែង យកកសែតចាស់ចាស់នឹងយកមកស្ដាប់ចំគាថាមួយញាតិញោមបានដឹងថាធัวពិតជាឱសថមែនមែនជាការសម្ដែងឲ្យពីរោះតិចមិនជាការសម្ដែងឲ្យទៅជាការសម្ដែងទៅទេ ប្រសិនបើយើងយកមកដាក់ក្នុងចិត្តពិតជាជួយយើងមែនគាថាមួយដែលព្រះអង្គ សម្ដែងជាមួយនឹងបញ្ចកទាយុព្រាម ដែលបញ្ចកទាយុព្រាមនឹងគាត់សួរព្រះសម្មាសម្ពុទ្ធថាបើពិតព្រះអង្គដ៏ចម្រើនតើហេតុដូចម្ដេចបច្ច័យដូចម្ដេចបានជាព្រះអង្គហៅសាវករបស់ព្រះអង្គថាជាភិក្ខុមិនហៅដូចគេដូចឯងហៅថាភិក្ខុនឹងមានន័យថាម៉េច ព្រះអង្គមុននឹងសម្ដែងព្រះអង្គប្រមាលមើលអតីតរបស់គាត់តើតើគាត់ធ្លាប់ចេះអីធ្លាប់ពិចារណាអីនឹងដែលព្រះអង្គសម្ដែងធัวតាមឧបនិស្ស័យនឹងគឺសម្ដែងតាមអ្វីដែលធ្លាប់សន្សំចឹងបានវាជាសម្រេចធัวនឹងឲ្យអាត្មាសម្ដែងទៅជាសម្ដែងទៅនឹងដឹងញាតិញោមមានឧបនិស្ស័យខាងអីវាអត់ដឹងណាព្រះសម្មាសម្ពុទ្ធសម្ដែងតាមឧបនិស្ស័យមានន័យថាសម្លឹងមើលថាតើគាត់ធ្លាប់ចេះអីបន្ថែមបន្តិចទៅវាចេះតែហ្មងវាវាផុសមកតែម្ដង អញ្ចឹងឃើញថាពីអតីតជាតិជួព្រះសម្មាសម្ពុទ្ធមុនមុនគាត់ធ្លាប់ស្ដាប់ពាក្យនាមរូបមិនទៀងនាមរូបជាទុក្ខនាមរូបជាអនត្តានោះគាត់ពីរោះពីរោះពាក្យនឹងពិចារណាប៉ុន្តែវាមិនបានចាក់ធ្លុះធោទេដោយឧបនិស្ស័យមិនទុកគ្រប់គ្រាន់ដល់តែមកជួបព្រះអង្គព្រះអង្គឃើញឧបនិស្ស័យនោះព្រះអង្គសំដែងរឿងនឹងតែម្ដងព្រះអង្គសំដែងថាសព្វសោមនាមរូបស្មឹងយសណដ្ឋិមមេយិតាំង អសតាចណសោចតិសវេភិក្ខុនតិវុចតិអឹមសពសោនាមរូបៈស្មឹងហ្នឹងយសណដ្ឋិមេមេយតាំងគឺថាសេចក្តីជាប់ចម្ពាក់នៅក្នុងនាមរូបមិនមានដល់បុគ្គលណាយសណដ្ឋិមិនមានដល់បុគ្គលណាអសតាចណសោចតិម្យ៉ាងទៀតបុគ្គលមិនសោកស្ដាយព្រោះហេតុតែប្រកាន់ថាអាត្មាអញវិនិច្ឆ័យហើយអាត្មាអញសាបសូន្យហើយ សវេភិក្ខុទេវជតិតថាគតហៅបុគ្គលនោះថាជាភិក្ខុគឺជាប្រសូត ជាគេថាប៉ិនមានន័យជ្រៅនៅក្នុង នាមរូបនឹងតែម្ដង បញ្ញខណ្ឌនេះបុគ្គលណា មិនប្រកាន់ថារូបជារបស់ខ្លួនមិនប្រកាន់ថាវេទនា ជារបស់ខ្លួនសញ្ញាសង្ខារវិញ្ញាណនឹងថាជារបស់ខ្លួន ឬក៏សេចក្តីប្រកាន់ថាខ្លួនមិន មានដល់បុគ្គលណា ម្យ៉ាងទៀតនៅពេលដែល បញ្ចខណ្ឌនោះវិនិច្ឆ័យទៅ ណានាមរូបនឹងវិនាសទៅ បុគ្គលនោះមិនសោកស្ដាយ បុគ្គលនោះតថាគតហៅថាជាភិភិក្ខុហើយអត្តកថាបញ្យលមករៀបរាប់ពីអ្វីអ្វីគ្រប់បែបយ៉ាងទាំងអស់ណាកុំថាឡើយសូម្បីតែរបស់ខាងក្រៅខ្លួន ដែលយើងហួងហែងមិនបាន ដែលវាចេះតែវិនិច្ឆ័យបាត់បង់ទៅសូម្បីតែវត្ថុនៅចិត្តខ្លួនរហូតដល់ទៅរាងកាយដៃជើងមុខមាត់អវយវៈ ហាមប្រាមមិនបានណាដៃជើងដែលយើងធ្លាប់ស្រឡាញ់ធ្លាប់ថែរក្សាខ្លួនប្រានយើងរហូតដល់តែចិត្តយើងយើងមិនបញ្ជាទាំងមិន បានផងយើងទៅចង់បានអីពីអ្នកដទៃឃើញទេស្ដាប់ចំទៅនឹងធ្លាប់បញ្យល់គេទៅនឹងស្រាប់តែដាក់អធរៈនឹងចុះទៅមានន័យថាអ្នកដតីគេនិយាយតាមចិត្តរបស់គេអកុសលចិត្តរបស់គេវាមិនមែនពាក់ព័ន្ធអីជាមួយយើងទេ ដាក់តែប៉ុណ្្នឹងដេកលក់ភ្លឹង ដេកលក់ភ្លឹងឲ្យគេដកសរោមចេញទៅជាទៅវាមានជំងឺអីជំងឺចិត្តហ្នឹងស្រួលទេស្រួលអត់ស្រួលហ្នឹងហើយអញ្ចឹងធัวហ្នឹងមិនមែនសម្រាប់ពីរោះទេ តែវានឹងពីរោះលើសពីចម្រៀងទៅទៀតនោះគឺពីរោះត្រង់ថាវាចូលមកក្នុងជីវិតហើយយើងយកមកប្រើកើតអញ្ចឹងណាញញោមពីរោះធัวហ្នឹងពីរោះអញ្ចឹងពីរោះទល់តែ apply បាន យើងយកមកអនុវត្តបាន ហើយវាបានសេចក្តីសុខមែនអញ្ចឹងទៅឈ្មោះថាធូរនឹងពីរោះពិតពីរោះនឹងគឺពីរោះអត្តរោះមិនមែនពីរោះអឺក្រំតែជានៃសេចក្តីអើនិយាយត្រូវហើយត្រូវហើយវាមិនមែនប៉ុណ្ណឹងទេ វាតលតែយកមក apply នៅក្នុងជីវិតយើងនឹងបានយកមកបដិបត្តិយកមកប្រើហើយវាកើតជាប្រយោជន៍បាន ពិតប្រាកដនឹងចឹង សំបីឆ្នាំពេទ្យមានតម្លៃប៉ុណ្ណាក៏ដោយប៉ុន្តែបើឆ្នាំនោះ ជួយយើងមិនបានឆ្នាំនឹងគ្មានប្រយោជន៍អ្វីដល់យើងទេធัวដូចគ្នាអញ្ចឹងទោះបីធัวទាំងកម្ពីទាំងបត្រៃវាដកដាក់ទូក្នុងផ្ទះទៅទៀតប៉ុន្តែมันអាចដកសិក្ខាបទឬក៏អត្តន័យណាមួយយកមកអនុវត្តឲ្យកើតសេចក្តីសុខក្នុងចិត្តរបស់យើងបានធัวនោះនៅតែអត់មានប្រយោជន៍សម្រាប់យើងអញ្ចឹងអត់មានប្រយោជន៍អីទេគុំថាយើងទុក3 10 20ចប់30ចប់100ចប់ ប្រសិនបើមិនអាចដកយកមកដាក់ក្នុងខ្លួនយើង ដើម្បីអនុវត្តឲ្យកើតសេចក្តីសុខទេធូរនឹងនៅតែជាធូរដូចឆ្នាំពេទ្យ4 10 20ទូអញ្ចឹងយើងឈឺយើងអត់លេបនៅតែអត់ប្រយោជន៍អញ្ចឹងមែនទេអញ្ចឹងមែនទេហ្នឹងហើយហើយយើងឥឡូវនេះក៏មិនងាយដឹងឧបនិស្ស័យថាញាតិញោមចង់បានធូរអីទើបយើងបានស្ដាប់ឲ្យច្រើនហើយញាតិញោមត្រូវសង្កេតថាតើយើងមាននិស្ស័យនឹងធូរអី ហើយព្យាយាមអនុវត្តធัวនឹងដើម្បីឲ្យទៅជាជំនាញញាតិញោមឲ្យទៅជាជំនាញពីព្រោះដូចជាឱសថមកទូអញ្ចឹងណាយើងមិនមែនត្រូវគ្រប់តែឆ្នាំទេយ៉ាងណាមិញធัวនេះសំដែងច្រើនយ៉ាងណាក៏ដោយមិនសិតតែធัวនឹងជួយយើងទាំងអស់ហែគឺអាស្រ័យទៅការទៅលើការពេញចិត្តដែលហៅថាបនិស័យដែលសន្សំមកនោះឃើញទេព្រះអរហន្តទាំងឡាយមិនមែនសម្រេចដោយស្ដាប់ធัวដូចគ្នាខ្លះស្ដាប់គាថានេះស្ដាប់ ខ្លះស្ដាប់គាថានោះខ្លះពិចារណាធัวនេះខ្លះពិចារណាធัวនោះដោយសារអ្វីដោយសារមានឧបនិស្ស័យផ្សេងផ្សេងគ្នាណាតើបយើងមិនត្រូវ ការឲ្យមនុស្សដូចគ្នាទេដូចអ្នកឈឺទាំងអស់ចូលទៅពេទ្យមិនមែនឈឺដូចគ្នាទេមែនទេឈឺផ្សេងគ្នាអញ្ចឹងបានគេត្រូវមានពេទ្យឯកទេសគេត្រូវមានពេទ្យហៅថាពហុព្យាបាលអញ្ចឹងបាន ឆ្នាំទៅមិញនៅវត្ត អាយរ៉ាប់មានញាតិញោមសួរថារវាងវិបស្សនាធុរៈនិងកណ្ដធុរៈហ្នឹងមិនក៏ជាតែមិនត្រូវគ្នាមិនមែនធុរៈមិនត្រូវគ្នាទេមកពីមនុស្សមិនត្រូវមិនត្រូវគ្នាហ្នឹងមនុស្សទេតើមិនត្រូវគ្នាមកពីមនុស្សកាលណាចេះជំនាញអ្វីចេះតែគិតថាខ្លួនឯងហ្នឹងវាត្រូវរឿងគេចេះផ្សេងអត់ត្រូវម្ល៉េះហើយ នៅតែមិនយល់ធัวដដែលណាឧទាហរណ៍ថាយើងចេះធ្វើតន្តតពេទ្យតន្តតពេទ្យ តន្តពេទ្យពេទ្យថ្មិញហ្នឹងហើយដល់មនុស្សមកគ្នាចុកពោះសោះហើយដកថ្មិញដែរពោះជំនាញយើងចេះតែដកថ្មិញហ៎មិនចឹងទេបើមកដល់គ្រូពេទ្យដែលត្រឹមត្រូវនឹងមិនមែនយកទៅលុយគេទេសួរអ្នកឯងឈឺអីបើឈឺថ្មិញអើគ្នាព្យាបាលឲ្យហើយឈឺអីអូចុកពោះអើចឹងទៅរកពេទ្យជំនាញខាងខាងអីខាងពោះខាងពវៀនខាងកាពះអីទៅ ប្រាប់អញ្ចឹងអត់មានខឹងអីទេមែនទេនឹងពេទ្យចិត្តល្អអឧទាហរណ៍ដូចសំណាក់ដែលយើងបើករៀនធัวក៏ដូចគ្នាអញ្ចឹងយើងជំនាញខាងបរិញ្ញាសមាធិអើគេចង់ស្ដាប់នៅសច្ចៈធัวគេចង់អីអគ្រូខាងនោះអត់មានអីពិបាកត្រូវប្រាប់ទេមែនទេអញ្ចឹងមែនទេទាស់គ្នាទេមិនទាស់ទេនឹងវាវាកើតចិត្តទៅលេថាហើយបើគ្នាចង់ស្ដាប់ធัวអញ្ចេះហើយយើងមកដល់ឲ្យគ្នាធ្វើតាមខ្លួនបើមិនធ្វើតាមខ្លួនមិនបានទេអានឹងឈ្មោះថាមិនចេះអខាងនោះអញ្ចឹងដែរ បរៀនបរៀនបរៀនរៀនដោយអត់យល់កណាចង់ស្ងប់ចិត្តប្រាប់ទៅបើចង់ស្ងប់ចិត្តនោះលោកគ្រូខាងនោះគាត់បរៀនខាងនោះវាល្អបាត់ហើយមិនចឹងហ៎មានស្អីត្រូវពិបាកប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គអត់តោះទេសោះសាវកមកដោយរឿងអីក៏បានដែរពីព្រោះព្រះអង្គដូចជាមន្ទីរពហុព្យាបាលអញ្ចឹងពាក្យថាមន្ទីរពហុព្យាបាល គឺព្យាបាលរោគគ្រប់មុខមិនមែនមានបដិស័យខាងអីព្រះអង្គដាក់ខាងនឹងទាំងអស់ តែសាវកដូចជាពេទ្យឯកទេសទេ សាវកអត់អាចជាជាជាជាគ្រូដែល ដូចជាពហុព្យាបាលបានទេសាវកអត់ដូចជាព្រះមហាកាសបៈលោកជំនាញខាងអីមហាកាសបៈលោកជំនាញខាងទុដងអញ្ចឹងលោកប្រកាសថាអ្នកណាពេញចិត្តទុដងមកជាមួយយើង មិនមែនប្រកាសថាអ្នកមកជាមួយយើងត្រូវតែធ្វើអញ្ចឹងអត់ទេលោកថាអ្នកណាមកជាមួយយើង អ្នកណាមានឧបនិស្ស័យខាងទដងមកជាមួយយើងឃើញទេហើយលោកក៏មិនបានប្រកាសថាអ្នកណាមិនធ្វើទុដងសិតតអាក្រក់ទាំងអស់សិតតែដើរផ្លូវខុសទាំងអស់អត់ទេអ្នកគេអត់ចូលចិត្តទុដងគេទៅនៅជាមួយព្រះអនន្តគេចូលចិត្តស្ដាប់ធម៌សบายចិត្តសឹងអីផ្សេងទៅឃើញទេអ្នកចូលចិត្តនៅជាមួយព្រះអនន្តចូលចិត្តសិក្សារៀនសូត្រច្រើនចូលចិត្តស្ដាប់ច្រើនអអ្នកខ្លះទៀតចូលចិត្តខាងមានចក្ខុទឹកទៅនៅជាមួយនរណា ទៅនៅជាមួយព្រះអនុអនុរុទ្ធអ្នកខ្លះទៀតបញ្ញាវ័យឆ្លាតចូលចិត្តដោះស្រាយបញ្ហាផ្សេងផ្សេងទៅនៅជាមួយនរណាជាមួយព្រះសរិបុត្រតែគេមានចំណេញផ្សេងផ្សេងអញ្ចឹងអត់មានតោះគ្នាទេ យល់ទេហើយយើងមិនអាចថាអ្នកនៅមួយសរិបុត្រទៅត្រូវនៅជាមួយអនន្តមិនត្រូវ នៅជាមួយកសបៈមិនត្រូវគេអត់អាចនិយាយចឹងបានទេអត់អាចនិយាយចឹងបានទេពីព្រោះឧបនិស្ស័យចំណងចំណូលចិត្តផ្សេងផ្សេងគ្នាមែន ណាកុំថាឡើយដល់ទៅយើងមិនតាន់មករៀនធននេះរៀនធនមិនស្រួលវាចូលនៅក្នុងការប្រកាន់ហ្នឹងក៏រស់សេចក្តីសុខមិនឃើញដែរខ្មែរចិត្តដើរជួបអញ្ចឹងហើយរហូតដល់ញាតិញោមចេះតែមកសួរអញ្ចឹងហើយចោតប្រកាន់គ្នា អ្នករៀននឹងបានតថាអ្នកថានឹងបានតថាអត់ធ្វើអ្នកធ្វើគិតតែធ្វើអត់រៀនចាំបាច់ថាអញ្ចឹងទៅអីណោះថាអញ្ចឹងនាំឲ្យកើតសេចក្តីសុខទេ កើតសេចក្តីសុខទេញាតិញោមអាញាតិញោមហ្នឹងចរិតដែលមិនអាចអភិវឌ្ឍបានណាគឺទម្លាប់អាក្រក់មួយ មនុស្សយើង កាលណាស្អប់ពីនរណាម្នាក់មិនព្រមស្វែងយល់ពីគេទេឃើញតែខ្លួនឯងនឹងល្អរហូត ព្រះសម្មាសម្ពុទ្ធសម្ដែងថាបុគ្គលណាដែលសម្គាល់តែខ្លួនឯងចេះណាបុគ្គលនឹងអស់ចេះហើយយល់ទេយល់ទេហ្នឹងហើយតែបុគ្គលនៅដឹងខ្លួនថាមិនតាន់គ្រប់ទៅសង្វាតបន្តទៅទៀតនឹងចឹងហើយមុននឹងថាអីគេនឹងអត់ព្រមស្វែងយល់ពីគេទេឃើញតែខ្លួនឯងប្រកាន់គ្រូអញគ្រូឯងអីចឹងទៅ ទីបំផុតវាអត់បានសេចក្តីសុខទេអញ្ចឹងអាត្មានិយាយនេះមិនមែននិយាយសាមញ្ញជន ទូទៅ ដែលមិនតន់ចូលវត្តទេអាត្មានិយាយរហូតមកដល់អ្នកចូលវត្តក៏ដោយរហូតដល់យើងដាក់ខ្លួនធម្មរៀនធัวស្ដាប់ធัวក៏ដោយកាលណាមិនបាន ស្វែងយល់ឲ្យច្រើន ពីរឿងហ្នឹងគឺការຕົកព្រោះហ្នឹងការຕົកព្រោះរឿងហ្នឹងគ្រូអញគ្រូគេណោះមែនទេមែនអញ្ចឹងទេគ្រូអញគ្រូគេ គ្រូឯងត្រូវគ្រូឯងខុសញាតិញោមអានៅក្នុងមនុស្សទាំងអស់ញាតិញោមត្រូវដាក់កម្រិតមួយសម្រាប់ពិចារណាអញ្ចេះទើបញាតិញោមឈប់ទាស់លោកគ្រូល្បីប៉ុណាក៏ដោយ ដាក់ថាពធុជនចឹងណាទីមួយត្រូវដឹងថាពធុជនចឹងពធុជន គេហៅទៅលើអីពធុជន ហៅទៅលើមនុស្សដែលមិនតាន់បានឃើញព្រះនិព្ព្វានហៅទៅលើមនុស្សដែលមានខុសមានត្រូវជាធម្មតាប៉ុន្តែនិយាយបែបនេះមិនមែនមិនអោយសិស្សគ្រប់គ្រូទេណាគោរពអញ្ចឹងបានព្រះអង្គសម្ដែងនៅក្នុងអត្តកថាមកពលបញ្ញត្តិថាសិស្សក៏បីគោរពគ្រូឲ្យដូចទេវតាគោរពព្រះអិនប៉ុន្តែមិនក៏បីគោរពគ្រូឲ្យខ្លាំងជាងព្រះរតនៈត្រៃទេ you ចឹងនៅពេលណាដែលយើងដឹងថានៅក្នុងបុគ្គលជាបុថុជនមានខុសមានត្រូវយើងទុកបញ្ញារបស់យើងនឹងសម្រាប់ពិចារណាទៅលើពាក្យដែលលោកសំដែង ទៅលើការដែលលោកដឹកនាំអត់មានចេញមកបណ្ណាថាត្រូវទាំងអស់ទេអត់ទេហ្នឹងហើយទុកពេលវេលាឆ្ងល់ទុកពេលវេលាពិចារណា មុននឹងកាន់យកនេះទៅញាតញោមកាន់យកបាននៅចំណុចល្អច្រើនជាងចំណុចអាក្រក់ បើយកសេចក្តីស្រឡាញ់យកទៅគិតតាមវិចារណាតាមអត់មានពេលវិចារណាទេឥឡូវអាត្មានិយាយរឿងហ្នឹងដូចជ្រុលពីប្រធានបទដែលអាត្មាថាចង់និយាយពីសុខងាយងាយសុខងាយងាយជាងកន្លះមក10ម៉ោងឆាន់ណា10នាទីទៀតហ្នឹងសុខងាយងាយ តើសេចក្តីសុខនៅឯណាកាលណាយើងនិយាយពីសេចក្តីទុក្ខឬក៏និយាយពីសង្សារវដ្តយើងជាសម័យថាឯណាណោះឯណាណោះតើអ្វីជាឈ្មោះនៃវត្តដាក់អ្វីជាឈ្មោះនៃសង្សារវដ្តអ្វីជាឈ្មោះនៃទុក្ខក្នុងវត្តដាក់ពិតប្រកបតាមពិតអត់មាននៅតាឆ្ងាយទេប៉ុន្តែការសម្ដែងភាកច្រើនចេះតែនិយាយទៅណណណណ ត្រូវឆ្លងអូមហាសមុទ្រនឹងឆ្លងវាមិនរួចប៉ុន្តែតាមពិតសមុទ្រដែលយើងឆ្លងមិនរួចគឺសមុទ្រឥឡូវនេះឯងសមុទ្រអីរូបញាតិញោមឈប់ចង់ឃើញរូបឯនៅសំលេងឈប់ចង់ឮនៅក្លិនឈប់ចង់ឮនៅ ដឹងរស់ដឹងផតថាពៈនិងធម្មអារម្មណ៍ផ្សេងផ្សេងណានៅតែត្រូវការដូរជំនួសទៅវិញទៅមកនឹងនិយាយអំពីអាយតនៈខាងក្រៅរីឯសមុទ្រពិតប្រកបតែឆ្លងមិនរួច ដែលទៅជាអាសវៈទៅជាគន្ធៈស្អីមានកាមាសវៈមានទិដ្ឋាសវៈមាន អីទៀតអីទៀតអីអាសវៈមានទាំងអស់ស្អីខ្លះរាប់មើលនឹងអីទៀតកាមាសវៈភវាសវៈអវិជ្ជាសវៈនឹងអាសវៈនឹងប្រែតែគ្រឿងត្រាំគ្រឿងហូ ហូយទៅវាទៅជាអោខៈ អោខៈនឹងស្អីអន់លងតើអន់លងស្អីកាមោខៈតិដ្ឋោខៈភវោខៈអវិជោខៈវាមាននៅឯណាសួរថាអន់លង នឹងនៅឯណា អន់លងនឹងនៅឯណាអន់លងនៅនេះហ្នឹងហើយហើយដល់តែយើងមិនយល់យើងចង់ឲ្យគេឆ្លងឲ្យយើងកម្មវិធីផ្សេងផ្សេងទៅហ្នឹងវាប្រពៃណីខ្មែរមិនថាអីទេ តែបើយើងរួចំណុចវាខុសប្រកាសជាឆ្លងមិនរួចទេឥឡូវសុកងាយងាយនឹងនិយាយវាមិនតាន់ដល់ចំណុចផងវាអស់ម៉ោងនិយាយចាំនិយាយថ្ងៃស្អែកទៀតណោះនឹងសុកងាយងាយតាមពិតមានរឿងត្រូវនិយាយច្រើនណាសុកងាយងាយហ្នឹងហ្នឹងហើយចាំបន្តស្អែកហ្មងណាប៉ុណ្ណឹងសិនណាហ្នឹងហើយចឹងប៉ុណ្ណាដល់ម៉ោងឆាន់ហ្នឹងហើយចាំស្អែកនិយាយអំពីសុកងាយងាយហ្នឹងឯងបាទហ្នឹងហើយ ចឹងអស់ម៉ោងសំដែងប៉ុណ្ណឹងហើយយើងដល់ម៉ោងចង្ហាន់ព្រោះសូមអនុមោទនា